មកមកវិធានទេវលោកមកមកវិធានសាវតឹងមកមកទាំងប្រាសាទមកទាំងបរិបាយឲ្យឃើញទាំងអស់គ្នាមនុស្សក៏ឃើញទាំងអស់គ្នាឃើញទេនេះនៅសម័យព្រះលោកឲ្យឃើញទាំងបាត់អើពេលព្រះអង្គចុះវិធានសាវតឹងសម្ដែងប្រពុទ្ធមេត្តានោះតាមចរាចរណ៍នោះព្រះអង្គមិនបើកលោកឲ្យមនុស្សនរកព្រះអសុរកាយទេវតាមើលឃើញអ្នកបានទាំងអស់ហើយមើលឃើញទាំងអស់ អញ្ចឹងបានថាព្រះជាម្ចាស់លោកមានអានុភាពគ្រប់គ្រាន់ដើម្បីនឹងធ្វើឲ្យមនុស្សយើងឃើញនឹង10តននេះហ្នឹងណារឿងទេវតាចប់ ការក្នុងថ្ងៃនេះជាថ្ងៃ15កើតខែសាសម្រាប់ការថាស្នាគឺជាមានកម្មវិធីបុណ្យមួយហើយក៏បុណ្យចំនួនប្រកតាហើយបុណ្យគឺជាប្រពៃណីពុទ្ធសាសនាយើងហើយក៏ខ្លាយទៅជាប្រពៃណីទៀតជាថ្មីគឺថាទូទាំងប្រទេសកម្ពុជាគឺលោកខេត្តក្រុងលោកវត្តរាមដែលមានប្រមាណរាប់ពាន់វត្ត នៅប៉ុនហៅប៉ុនចូលប្រសាថ្ងៃពេញបោហ្នឹងគឺពុទ្ធសាសនិកទាំងអស់បានមកពីគេហថារៀនរៀនខ្លួនហើយទៅជួបជុំគ្នានៅវត្តដើម្បីអង្គខ្លួនគុតទៅវត្តទុបរាដើម្បីរៀបចំប្រារព្ធពិធីមួយគេហៅថាធ្វើបុណ្យវេទានប្រសាវេទានប្រសាហើយក្នុងថ្ងៃហ្នឹងគឺមានតាំងពីទៀនទៀនសម្រាប់ឲ្យនេះទៀនគូដល់ ហ្នឹងមិនដែលខានទេវត្តណាដូចវត្តណាចឹងបើមានទៀនទីពីដើមក៏ធ្វើជាគៀមបតិបជាងដល់ពេងកានឹងវាអុចដែរអុចប្រគូដែរអានឹងយើងសួរថាតើមានន័យថាម៉េចមួយហើយសង្គមនឹងផងដែរគឺមានប្រេងហើយពេលឡាំងមានប្រេងហើយសង្គមនឹងដែរគឺមានសម្ពុតនោះទៅភ្លៀង នេះហៅថាវត្តិកសានិកៈប្រែថាសង្កត់សម្រាប់ងូតទឹកហែវសន្តៈនៅនឹងមានចំណុច3នេះគឺខ្ញុំកណ្ដាលសមាភិបានសិក្សាឲ្យស្វែងជ្រើសតាមកពីវិការមកដូចជាកពីវិត្រៃកដោះដូចជានៅក្នុងខណ្ឌកម្មកាលថាវត្តោបណិកៈខណ្ឌកៈនិយមពីការចូលប្រកាសានៅក្នុងសម័យនោះ ពីខុសសងយើងពីដើមមកសម័យពុទ្ធកាលអត់ចាំភាសាទេមិនដឹងប្រាំមិនដឹងភាសាទៅទៅណាណាមកខាងណាទេខែណាក៏លោកមុនយើងនិយាយធ្វើដំណើរទៅហើយខែភាសាក៏ចេះតែមុនទៅហើយមុនវាច្រើនព្រះអង្គច្រើនណាស់ប្រសងដែរមកវត្តមានប្រហែលយើងមានវត្តខ្លះតើដល់2000អង្គបើដល់លោកមុនអញ្ចឹងទៅវាច្រើនទៅជន់សទុំនសុខងាប់សំណាមងាប់អីរបស់គេអស់អញ្ចឹងទៅនសុខគេក៏លើកទោស គេថាសំបីសត្វចាបក៏វាធ្វើសបុកចំភាសាដែរហើយហេតុអីបានជាវិខោសង្ខែវសាមិនចេះចាំភាសាទេដែលជន់ងប់ស្លាប់បានណាស់ទៅតាមផ្សែងងប់ទៅទូងប់អស់អ្នកស្រុកគេលើកទោសអញ្ចឹងតែលើកទោសអញ្ចឹងឬដល់ប្រាស់ដ៏មានលភិកបានលភិកលោកប្រមោវិខោសង្ឃមកលោកពោធិធម្មវិខោទាំងឡាយសខាគតប្រញាប់ ឲ្យពុទ្ធទាំងអស់ហ្នឹងចូលកាន់សង្ឃសា3ខែគឺចាប់ពីថ្ងៃ100ខែអាសាទៅដល់ពេញបរមីខែកដិកហើយបើពិភពណាចាំភាសា3ខែនេះមិនចេះដាច់គឺពិភពហ្នឹងត្រូវបានទទួលក្រោលក្រមនិងអនុមោទនីកថាថែមទៀតបានអានិសង្ឃ5គឺនៅពេលដែលបានសេចក្ដីឋានហើយនឹងអានិសង្ឃចាំភាសាហើយក្នុងមណ្ឌលភាសានេះគឺបំណងព្រះ លោកមិនឲ្យយើងគ្រាន់តែអង្គុយចំទៅឲ្យរាប់ថ្ងៃថាអូមួយថ្ងៃមួយខែមួយខែមកនៅ3ខែរាប់តែយកតែតែយកថ្ងៃអត់ទេគឺថាថ្ងៃដែលលោកពោលថាវិខោសង្ឃត្រូវរក្សាព្រះអរុណនៅក្នុងវត្តគ្រប់3ខែនឹងជាសីមាទេជាខ្សែចងលោកសង្ឃទេឲ្យលោកសង្ឃកុំឲ្យដើរឲ្យលោកសង្ឃនឹងនៅអង្គុយធ្វើសមាធិនេះគ្រប់នំព្រះអញ្ចឹងទេមិនថា ឲ្យបានរອບថ្ងៃព្រះអង្គខ្លះលោកមន្តិសិទ្ធលោកថាអញធ្វើយ៉ាងម៉េចកុំអោតែព្រនអរិយរុនរះនឹងចៅវត្តអញ្ចឹងមុនដើរទៅដល់ម៉ោង3មកមកវត្តបានដល់3ម៉ោងរុនរះបានចេញទៅទៀតហើយតែធ្វើអញ្ចឹងដេញជើងព្រះមែនតើមកនឹងដេញជើងព្រះគឺថាគួរបំរងព្រះអត់ដោយខ្នោះទេអញ្ចឹងបានជាមានរឿងមួយគួរឲ្យកត់សម្គាល់ក្នុងរដូវចំណាំប្រវត្តិសាស្ត្រ ភិក្ខុ500អង្គជាអបណ្ណកៈលោកនិមន្តមកពីទីឆ្ងាយឆ្ងាយហើយមកចាំកសានវត្តទេតពុទ្ធហើយពេលនោះលោកសពថុជនលោកកាន់បាតកាន់បែកជើងឮសូត្រតែក្ដិងកភ្លុំកព្រាំងសពសារពើចឹងទៅហើយក៏ព្រះសូត្រធម្មនេះអណន្តអាចឬសូត្រសម្លេងផ្ញើផ្ញើទៅជាភាសាប្រៃឬអីគេអណន្តអង្គមកបត់បងពេលខោអបណ្ណកៈ500លោក មកកំពុងចាំអាសាជាមួយនឹងព្រះជាមួយព្រះអង្គចង់ស្ដាប់ធម៌បានគាត់ថាទេអានន្តឯងទៅប្រាប់ប្រធារទៅថាឲ្យនាំនេះចេញពីវត្តចិត្តគុណទៅគំនៅនឹងអីមិនឲ្យថាគុណឲ្យនៅនឹងទេអានន្តក៏ធ្វើដំណើរទៅប្រាប់ប្រធារហើយប្រធារលោកគិតលោកថាព្រះជាម្ចាស់គឺលោកស្គាល់ការណែនឹងហូតសំអត់ប្រយោជន៍ទេប្រហែលជាលោកគិតឃើញថានៅវត្តអត់បានធေါ်អាយទេ បើអញ្ចឹងតោះយើងធ្វើដំណើរទៅនៅព្រៃវិញលោកទៅទៅនៅនឹងមស្ទឹមយគូមទានៅអស់3ខែលោកបានសម្រេចអរហត្តផលលោកធ្វើតោតោស្លឹកមួយមួយអស់អីទៅតោស្លឹកណាតោស្លឹកតោអីទេតោត្រែងតោបបុកលោកធ្វើទៅលោកក្រកនៅពី3ខែទៅលោកខំប្រឹងចម្រើនសមាធិកម្មដ្ឋាន3ខែគាត់អត់ទៅណាទេទៅតែបិណ្ឌបាតប៉ុណ្ណឹងណា ទីបំផុតលោកបានសម្រេចអរហត្តផលមើលអលឺដោយព្រះសម្បទាហើយថែមទាំងអភិញ្ញាបោបានព្រះជាម្ចាស់នគរធម្មនិរឡំអនន្តឯងមើលនោះស្ទឹងវគ្គគុទីដងព្រៃនោះមានពលឺថ្លាល្អណាស់ដោយសារវិខោ5ព្រះអង្គដែលរថាគាត់ដាញ់នោះឥឡូវបានសម្រេចអរហត្តហើយដូច្នេះអ្នកក៏បីទៅឲ្យទៅនិមន្តលោកទាំង5ព្រះអង្គមកជួបតថាគតអនន្តលោកថៃពិបាកដែរហើយប្រតិភ មិនចេះអស់មិនចេះហើអីគេអស់ម្ល៉េះគាត់ទៅពឹងប្រារហ័នមួយខាងលោកម្ចាស់លោកម្ចាស់មានរិទ្ធបើចឹងលោកម្ចាស់ធ្វើដំណើរទៅនិមន្តលោក500អង្គនឹងមកដើម្បីជួបព្រះព្រះអង្គទៅលះមានអីអណោះចាំទុកភារកិច្ចឲ្យខ្ញុំណាគាត់ទុកភារកិច្ចខ្ញុំណាចឹងលោកខអញ្ចឹងលោកខអញ្ចឹងលោកចូលឈានប្រឹកអត់ទេខ្លួនបាត់អានោះដូចយើងមើលគាត់ឃើញតែបំបាំងឈុលបាត់ទៅណាចិត្តតែខុសនៅព្រៃរស់ ម្ដងនោះថាបបិទ្ធប្រធេរៈឥឡូវនឹងព្រះសម្មាសម្ពុទ្ធត្រូវការព្រះអង្គទាំង5ព្រះអង្គតកល់អូយចាំណាអញ្ចឹងមកវិញបាត់មកពិខុទាំង5ព្រះអង្គថាមានពិខុទាំងឡាយអ្នកទាំងនឹងមានអវតារទាំងឡាយអ្នកទាំងឡាយត្រូវរៀបស្បង់រៀបពររៀបបានព្រោះព្រះដ៏មានភាពត្រូវការយើងហើយពិខុទាំងអស់អង្គបានតែរៀបចំស្បង់ស្បៃថ្លៃជីវរហើយសត្វតែប្រាប់អត់ឈឹងអស់យ៉ាងហ្នឹងលោកសត្វតែចេកទឹកចេកដីអត់ដល់ហោះបាត់ពីក្នុងមកមកប្រកាសវត្តទេពពុទ្ធ មកបត់ដើមដៃព្រះជាម្ចាស់គ្រាន់តែឃើញវាខុសសំមកហើយលោកចូលចូលកាន់សមាធិប្រាប់បាត់ក្រោយលោកនៅក្នុងវិហារលោកពេលនេះចូលសមាធិទៀតដល់ពេលនេះចូលសមាធិទៅវាខុសទាំង500អង្គណា500អង្គមកដល់លោកឃើញព្រះចូលសមាធិនាំយកគុំមួយមួយមួយមួយចឹងទៅចូលសមាធិអត់ហើយនាំថាចុងអស់លីងព្រះក៏ឈឹងឥឡូវមក500អង្គក៏ឈឹងទៅទៀតចេះ ឥឡូវម៉ោងម៉ោង10ហើយហើយព្រះអត់មានពុទ្ធិកាអីសោះអកនិកៈមកអស់មួយយប់អស់4ម៉ោងហើយទទួលព្រះតបពុទ្ធព្រះអង្គព្រះអង្គត្រូវការណាព្រះអង្គត្រូវការពីខុសទាំង500អង្គឥឡូវមកហើយព្រះអង្គមកព្រះអង្គធ្វើខៃចឹងបងមកហើយពីខុសទាំង500អង្គលោកល្ងើយសឹងសឹងអង្គុយអស់ណាអនន្តពលចឹងហើយដល់ស្រាប់លោកមក ថែម4ម៉ោងទៀតដល់ម៉ោង2ទទួលមហាទៀតកំងមកដល់ពេលភ្លឺមេឃបែកឲ្យថ្ងៃគេរកចេញចាក់សមាធិមកយប់លោកថាអាណាបើសិនជាឯងដឹងរឿងឯងមិនទៅសួរតថាគតអីចិត្តញឹកញយតែមិនសឹងអីទេតាមណាលោកប្រាំមួយអង្គសប្រារហន្តលោកធ្វើសមាធិតាមានសឹកមែនអាណាអូចាំព្រះអង្គខ្ញុំព្រះអង្គអត់ដឹងអត់ដឹងគេសិតតែប្រារហន្តហើយ ណេះនៃសំណាច់សំជ្រាបអងរឿងចាំប្រកសា3ខែដែរមិនមែនគ្រាន់តែយកព្រះអរុណរះក្នុងវត្តទេគឺបំណងព្រះគឺចង់ឲ្យពិខុសង្ឃធ្វើសមាធិឲ្យសងំកុំឲ្យដើរនេះនឹងរឿងកម្មសាហ្នឹងចឹងទេប៉ុន្តែដល់ចឹងទៅព្រះអង្គជាមួយពុទ្ធសាសនិកញាតិញោមពុទ្ធបរិស័ទចាស់សិលវន្តសវតីបាសបាសិកាក៏ត្រូវតែ រៀបរយខ្លួនព្រោះខែនឹងខែទឹកលិចខែទឹកលិចអញ្ចឹងត្រូវសម្រាប់ចាស់ចាស់ធ្វើសមាធិតាមវត្តជាមួយលោកសំទៅខ្លះក៏បានសម្រេចធម៌ស្នាក់ស្នាក់នោះចឹងទៅនឹងរឿងចូលប្រវត្តិសាស្ត្រនឹងរឿងមួយហើយរឿងមួយទៀតរឿងទៀននេះទៀននេះគេហៅពុទ្ធបូជាទៀនមកគឺបល័យថាបតិបញ្ចៈនេះពុទ្ធបូជាបូជាបតិបូជាភ្លើងបូជាភ្លើង នឹងគឺគឺមានន័យថ្មីថាភ្លើងហ្នឹងមិនមែនភ្លើងហ្នឹងចាំប្រវសាទេភ្លើងណាចេះចាំប្រវសាគឺគេបូជាព្រះព្រោះនៅក្នុងព្រះហិងងឹតដោយសារមានរឿងដំណើរពីសម័យព្រះព្រះអង្គលោកទេសនាតែទេសនាទៅប្រយុទ្ធលងឹតអត់មានអីអុចបានតែគេធ្វើទៀនយ៉ាងអុចដើម្បីបំភឺកាលនោះមានអគិសនីណាដោយយើងថ្ងៃអត់មានអគិសនីទេយើងគេអុចទៀនសម័យព្រះអុចទៀនអុចប្រតិប អញ្ចឹងបានជាប្រទេសបានជាទៀនមកគូននេះក៏คล้ายមកជាពុទ្ធបូជាក្នុងរដូវវស្សានឹងមួយហើយមួយទៀតគឺនៅក្នុងរដូវវស្សានេះគេធ្វើសម្ពុតមួយគេហៅស្វះសវត្តិកសលិកៈគឺថាសម្ពុតចំណាំប្រវត្តិសាហើយសម្ពុតនេះព្រះអង្គលោកអនុញ្ញាតតែមួយខែទេពេលថ្ងៃ100ខែជេដល់ពេញបរមីខែអាសាឍមួយខែគត់បើទៅលើសពីហ្នឹង អត់បានទេវិភោសង្ណាទៅរកបានមកត្រូវនេះសកិយៈអាបត្តិបាចរិយៈខុសខុសការណាខុសការហើយបើអត់មានសពុនមុតព្រាមទេក្នុងរសា4ខែនឹងត្រូវបាត់ប្រកបសពុនដល់កៅចៃវៈទៀនខ្លាំងសពុននឹងខ្លាំងមែនទេសពុននឹងខ្លាំងណាស់ហើយសពុននេះកើតឡើងដោយសារបណ្ណាគេកើតឡើងដោយសារនាងវិសាខានៅក្នុងសម័យព្រះ យើងភាសាថាហ្នឹងគាត់ជាសាសនុបឋមជាឧបដ្ឋាយិកាក្នុងសាសនានៃព្រះអង្គហើយនាងបានកសាងវត្តមួយហើយវត្តពពារៀបវត្តមួយហ្នឹងនាងកសាងតែខ្លួននាងហ្នឹងមិនវិលវល់ណាចង់ចូលក៏ចូលទៅណាចង់ជួយក៏ជួយទៅនាងដឹងតែធ្វើអញ្ចឹងមិនវិលវល់សោះវត្តហ្នឹងហើយនិយាយអំពីកំណើតពុទ្ធនោះគេខោសំលោកគង់នៅនៅក្នុងវត្តចេតពុទ្ធរបស់អនាថបនិកៈតែថៃ ហើយនាងដឹងថាចូលវសាហៅវសាហៅទឹកទៀនស្រាក់ហើយព្រះសង្ឃនៅសម័យនោះប្រើតែសង្ឃដីចពោស្បង់ព្រះអង្គអត់មានសពុននោះទេហើយដល់ពេលយូរទឹកម្ដងម្ដងសិតទៅស្រាប់សិតស្រាប់អស់ហើយដល់យប់នឹងវាព្រៀងធ្លាក់ធំអស់ពេញចំពោះស្ពីបមកយប់ហើយក្នុងវត្តចិត្តគុណមើលបងញឹកទឹកបានព្រះធម្មនេះវិខុសទាំងឡាយ នៅក្នុងចម្ពោះទ្វីបមេឃរាំងហើយដូច្នេះអ្នកទាំងឡាយចូលសម្អាតខ្លួនព្រោះផតកិច្ចយាយវិសាខាបាននិមន្តក្នុងថ្ងៃនេះពិខុទាំងអស់500អង្គលោកលំឡើងលោកចុះមុខទឹកអស់យកក្នុងវត្តដូចតែខ្ទង់តែអញ្ចឹងចុះប្រាំចុះប្រាំអស់ទៅដល់ពេលផតឆ្អិនទៅយាមវិសាខាប្រើទាសីម្នាក់ស្រីនឹងទៅដឹងអី នាងទៅនិមន្តលោកមកណាទទួលព្រះថាបត្តកាដល់ហើយព្រោះសិតតែមានអ្នកបំរើទាំងអស់ចំណុចនោះអ្នកដាំបាយដាំទឹកអ្នកបំរើគេហៅជាស័យជាសាហើយដល់ពេលអញ្ចឹងទៅយើងនឹងមកឃើញអូលោកអត់ឃើញតាមតោកតាមអនគេឃើញតែនៅក្នុងស្រែហ្នឹងហើយមើលទៅមិនមែនលោកទេលោកអីណូលណូលហ្នឹង គឺសិតតែពួកអាចារ្យវត្តនឹងអត់មានលោកណាសិតតែក្រុមអាចារ្យអាចារ្យមកបណ្ដាលងូតទឹកក្នុងវត្តលោកក៏ឡប់ទៅវិញឡប់ទៅវិញមិនទេនាងទទួលព្រះបានទេនាងហើយវត្តមកគ្មានលោកទេសិតតែពួកអាចារ្យទេណាអាចារ្យមិនអត់ទេសតកសឲ្យងូតទឹកស្រាតអណលអណលទាំងអស់ហើយខ្ញុំមកវិញមកអលោកឃើញបាននាងភាសាថាអាយ៉ាងនេះចំជាលងងហ្មង មែនទេដែរមែនទេមែនអាចារ្យទេលោកលោកប្រពុតនឹងប្រហែលជាតំណងយើងឆ្វេងយល់ហាស់យ៉ាងថាប្រហែលជាព្រះជាម្ចាស់មិនទាន់អនុញ្ញាតប្រពុតងូតទឹកភ្លៀងទេតាមមកទៅតែប៉ុណ្ណឹងបានដែរហើយចឹងយើងអាចតំណងទៀតដល់ទៅលោកសងទឹកហើយសងទឹកហើយលោកត្រត្រង់ស្បងស្បៃត្រៃជីវរចូលសងប់នឹងគាត់អស់បានយើងដើរទៅទៀតដើរមើលទាំងអស់ហីមិនសិតតែពួកមនុស្ស ឥឡូវរហតែមួយអង្គគ្មានទៅទៀតឲ្យស្ងាត់ឈឹងបាត់ស្វៀនអស់អីវត្តនេះស្វៀនលោកនេះទៅវិញដល់ទូនាងនាងមិនទៅនាងបានទេទេឥឡូវអត់មានមនុស្សទៅទៀតអត់មានលោកមានអីផងស្ងាត់ឈឹងអត់មានឃើញលោកមួយអង្គអត់តោកសបាត់ស្វៀនអស់បាទនាងសាថាអីនាងចង់យល់ងងមែនទេហ្នឹងមែនកំពុងតែចរចាព្រះជាម្ចាស់នពលថានាងពិខុសទាំងឡាយឥឡូវបដកម្មដល់ហើយ អ្នកទាំងឡាយចូលរៀបចំស្បង់ស្បៃស្រ័យជីវរទៅជាមួយតកាពុទ្ធហើយពេលព្រាមនោះមិនធម្មតាទេគាត់លមូកដីដែលធ្វើដំណើរទៅផ្ទះយាមសាខាកន្លែងខ្លះធំជង្គង់មកពួកហើយដល់ពេលចឹងទៅព្រះជាម្ចាស់លោកឈៀននឹងជាហ៊ានទេណាលោកឈៀននោះលោកឈៀនវិវត្តជាតិគុណទៅដាក់ជើងទៅដល់វត្តចរាយាមសាខាប្រាប់500អង្គឈៀនជាហ៊ានដូចគ្នាណា បានទៅដល់បានខ្ញុំសាខាជាស្លាមើលទៅបបពុទ្ធព្រះអង្គពីហេតុពុទ្ធគុណហេតុអានិកចិត្តនៃព្រះពុទ្ធសូមបីជាងពួកក្រមសំណាក៏ដោយបណ្ឌិតអ្នកប្រាជ្ញមានព្រះពុទ្ធជាប្រធានមិនដែលប្រឡាក់ពុះសូមបីជាជប៉ុនតិចមិនសើមផងហើយមុនឆាន់តែមុនឆាន់ឆ្អែស្កប់ស្កល់ទៅពុះសង់លែងដាក់គឺថាក្នុងសម័យព្រះកណាពេលប្រសងឆាន់ហ្នឹងគឺអត់ងាត់ទេគេចាំសង្កេតមើលព្រះអង្គដែរឈឺ យើងសាថាពេលតែព្រះនឹងសង់ឆាន់ហ្នឹងយើងធ្វើស្គីចង់ដូចទៅខោអង្គណាបែរយើងមើលទៅបែរយើងស្ទើនឹងបាត់ខែមទៅដែរទៅខែមខែមខែមទៅហើយប៉ុណ្ណាប៉ុណ្ណនិយាយបច្ចេកចប់ព្រះអង្គណាយើងចង់កើតអញ្ចឹងយើងទៅព្រះអង្គខែមកចានទៀតទៅក៏ព្រះអង្គត្រូវការសັບពេក៏មានត្រូវកាយក៏មានព្រះអង្គត្រូវការកណាមទាំងអស់ចេះចេះបន្ថែមបន្ថយទៅដល់ឈប់ឈប់ទៅបានចូលមកចិត្តព្រះ បបិទ្ធព្រះអង្គលោកង្គំសុំពរ8ប្រការបានព្រះថានាងសាខាសថាពុទ្ធកន្លងពរហើយអ្នកចង់បានអីទៅបបិទ្ធព្រះអង្គពរណាដែលមិនស្័យមកដល់ទូប្រះដល់ពិភពសង្ឃទេគួរតែព្រះអង្គអនុញ្ញាតទៅចុះនាងចូលពលមើលតើពរនោះយ៉ាងម៉េចបបិទ្ធព្រះអង្គទី1ទូបង្គំសុំប្រកេតនៅអាគន្ធកៈទានអស់មួយជីវិត ឲ្យតពោសង្មាចូលមកវត្តធ្វើប្រមង្គមគឺទុំគុំសូមប្រទានអកណ្ដកៈទៀតទីខោសង្មាដែលលោកមុនមកដល់ថ្មីថ្មីគឺទុំគុំប្រធានចង្ខាន់រហូតព្រោះអីព្រះលោកសួរថាហេតុអីថាទីខោលោកមកថ្មីលោកមិនទាន់ស្គាល់ភូមិស្រុកលោកបិណ្ឌបាតណាកណាទេអញ្ចឹងសូមទទួលចង្ហាន់យើងខ្ញុំសិនអាទី2អាប្រធានកមកៈទៀត គឺថាប្រធនណាធ្វើដំណើរទៅឆ្ងាយចេញពីវត្តគូប្រមង្គមទៅគឺង្គមផ្អៀនសង្ខារនឹងទៀតមូលហេតុអីថាបបពិតផងព្រោះលោកទៅតាមផ្លូវពិបាកឲ្យសង្ខារនឹងបើបានសង្ខារខ្ចប់ទៅស្រួលអញ្ចឹងសូមតាភៀនអញ្ចឹងអស់មួយជីវិតហើយហើយសូមតាភៀននៅនៅកលៀនឋានកលៀននៅកលៀននៅឆ្នាំណាកលៀនផតគឺថាសម្រាប់ពិភពឈឺអស់មួយជីវិតលេខអង្គណាដែលមានពៀត នឹងទៅខាងប្រគេនថាហេតុអីបានសុំអញ្ចឹងបើពុតព្រះអង្គលោកកណាបើលោកឈឺអញ្ចឹងអត់មានទៅខាងអីឆ្ងាញ់អត់មានជាតិអីអញ្ចឹងឆាប់គុតព្រោះអត់មានព្រោះលោកខ្លះមិនបានផងអញ្ចឹងបានទូលគុំត្រូវទៅប្រគេនអញ្ចឹងអស់មួយជីវិតឲ្យតែធ្វើដំណើរមកកាន់វត្តហ្នឹងអាមិនទៀតទៅខាងបើពុតព្រះអង្គសុំប្រគេនចង្ហាន់ពិខុអ្នកបំរើពិខុឈឺហេតុអីបានចង់បានចឹងដល់បើពុតព្រះអង្គ ព្រោះថាភិក្ខុដែលឈឺលោកឈឺធ្ងន់នេះចឹងទៅដល់ភិក្ខុនេះបំរើភិក្ខុឈឺរវល់ក៏ចង្ហាន់ហ្នឹងឡើងវិញស្រាប់ជាចិត្តគុណទៅអត់បានបំរើចឹងបានទូលគុំនឹកឃើញចឹងចាំប្រទានចង្ហាន់ភិក្ខុដែលអ្នកបំរើភិក្ខុឈឺនោះឲ្យលោកខែសំភិក្ខុដែលមានជំងឺហើយទូលគុំសន្តិភាពយគូទៀនបបដែលយើងហៅបបបបហ្នឹងពលឹមឡើងឆាន់បបហ្នឹងបានសយេយសាខានឹងទេ វណ្ណាថាបបិទ្ធព្រះអង្គសូមប្រទានកម្មកទឹកអស់មួយជីវិតខែអីមិនចឹងបានសូមចឹងបបិទ្ធព្រះអង្គលោកសង្ឃលោកហេពេលល្ងាចឡើងអត់ដល់ព្រលឹមឡើងអត់ទៀតដូចឆ្ងាយពេលឡាណាសូមប្រទានកម្មកឲ្យអានិសង្ឃកម្មកកាលណាបើសិនជាបានបបោហត់ចូលទៅទៅពលាយទៅស្័យឈាមទៅមានអាភិបមានធម្មពលមានកម្លាំងទៅអាចចំណេះធေါ်អាល្អហើយមិនទៀតទេបបិទ្ធព្រះអង្គទូមង្គមចង់ប្រធានសម្ពុតងូតទឹកភ្លៀងដល់ពធសង្ឃអស់មួយជីវិត ឲ្យចោះយល់ឃើញដូចនេះមកប៉ັດព្រះអង្គកាលណាបើសិនជាព្រះអង្គព្រះអង្គលោកនោះទឹកអត់មានអីចឹងស្រាប់អញ្ចឹងពួកគេបេះទៀលមិនថាកូនប្រពុតនឹងអត់ស្អាតស្អំអត់ត្រឹមត្រូវទេងូតទឹកស្រាប់ពីកូនក្មេងតែទូនគុំឃើញចឹងដូចនឹកខ្មាស់ដែរនឹងសុំប្រគេនចឹងឲ្យមកចិត្តហ្នឹងបើប៉ុនសំសំប្រគេនសគុណងូតទឹកស្រៀងនឹងដល់វិខុននៃខែមទៀតអមជីវិតឲ្យយល់ឃើញមិនបើប៉ັດព្រះអង្គ ត្រីទេហត្ថយៈជាងតរទៀតតែត្រីបួសកូនឯងងូតទឹកស្រាប់ងូតទៅពួកបេស្ចាចាអីវាវាចេះដឹងធយវាឃើញទៅប្រទេសយើងចេះចោះទៅវាប៉ះពាល់ដល់ពុទ្ធសាសនិកដែលជាស្ត្រីដូចគ្នាចាប់ហើយដល់ពេលឃើញចឹងទៅបានលោកសរុបថាដែលទូលង្គមបានធ្វើទាននេះដល់លោកបានចម្រើនធម៌បានតម្លែងយៈផលទៅ ឲ្យដល់ធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងផ្សេងទៅសាំងយានគោសង់សួរសួរថាចុះណែឯងទៅចាំភាសាឯណាភាសាមិញទៅវត្តណាអូវត្តយាយភាសាថាមកគេទៅសើចេះទៅសើចុះគុំគុំលឺចឹងទៅកើតបៃទេបាមកចកើតកផៈកើតសមាធិសបាយហើយបើចឹងទេប្រសងណាដែលលោកសពុទ្ធទៅលោកកើតជាទេវតាទៅទេវតាទៅវាចាំចាំថាបើមិននៅវត្តហ្នឹងអា ហើយមានជ័យវិសាខាតនុកឧបធម្មអីចឹងតបសារពើទៅក៏ពពុះទេវតាដឹងឬកសាគឺប្រមគមដែលចឹងគឺប្រមគមនឹកឃើញថានេះជាលក្ខណៈសាសនាណែនៃតំណឹងណែនៃតំណឹងនេះទៅពុងងូតតព្រាមដែលកើតឡើងដែលពុទ្ធបរិស័ទទាំងអស់នៅភ្នំពេញឥឡូវមានពុទ្ធបរិស័ទមកពីប្រទេសអូស្ត្រាលីណាមកមកផ្នែកទៀតនិងពុទ្ធបរិស័ទមកពីទិសទាំង8បាននាំពុទ្ធ សាដកមុទ្ធភាពនេះមានប្រេងមានអីផងរួមគ្នាដើម្បីពេលប្រគេននៅក្នុងពេលនេះដល់ពធសង្ឃគង់ចំប្រសាដែលលោកខំប្រឹងស្មឹងស្មានអស់រយៈកាល3ខែនេះនឹងគឺថារឿងប្រវត្តិសាស្ត្រនឹងអញ្ចឹងហើយពេលសម័យព្រះពេលសម័យព្រះក៏ចូលប្រសាអញ្ចឹងគេតែងតែធ្វើបន់មួយគេហៅប្រវត្តិណែបន់ប្រវរណាចូលប្រសា3ខែ វត្តប្រាក់តែគេហំហំ3ខែគេឲ្យលោកបិណ្ឌនេះអត់ឲ្យលោកទៅស្រុកណាស្រុកណាឲ្យទៅចង្ហាន់ព្រោះដោយសារអីដោយសារគេឃើញភ្លៀងប្រពេចប្របាច់បាក់ទៅបិណ្ឌបាត់ទឹកនុកទឹកក្រោយសម័យព្រះចក្រមានមកផ្ដាប់ទៅដល់ទឹកឡំវិញបោកខាលហើយប្រឡាក់មកប្រឡាក់ទៅគេគេនៅចង្ហាន់លោកហើយឲ្យព្រះអង្គលោកបានធ្វើធម៌ធ្វើអាចិត្តទៅតាមទូធារបស់ពុទ្ធបរិស័ទពលឹមឡើងចឹងទៅ ឲ្យស្មៃត្រង់មកឲ្យសងាចឹងទៅលោកចម្រើនធម៌ចឹងពី3ខែហើយតាមមកដល់ទឹកខ្មែរយើងវានៅសតអត់អត់ទៅរួចទេជំនាន់ព្រះសុសភ័យណាសុសភ័យស្ដាច់ត្រូវក្នុងវត្តអ្នកមានធំធំណាស់គេហៅមហាតកូលមាសប្រាក់ច្រើនណាស់វល់ស្ឹកស្លាំងហើយដល់មកសម័យលិនក្រោយមកទឹកខ្មែរយើងវាស្មើវាត្រង់គឺថ្ងៃចូលវស្សាគេធ្វើបន់ទៀនទៀនកៅដល់ពេលស្អែកហៅឆ្លង ឆ្លងនិយាយនេះពីមុនសូនលោកសូនមុនទៅដល់ពេលស្អែកគេធ្វើផតពេលទៀតព្រលឹមយ៉ាងវាគូថ្ងៃផងធ្វើផតកិច្ចដើម្បីឆ្លងចូលប្រវត្តិសាស្ត្ររបស់គេឲ្យគេស្តុបដល់ឆ្លងទៅបាត់បាត់ទៅណោះដល់ពេលថ្ងៃ100ខែបតបតវាដែលយើងហៅថាបិណ្ឌជុំដល់ឡាខែដល់ថ្ងៃខែដាច់នឹងយើងជុំមកបានគេធ្វើបន់មួយទៀតគេហៅបន់ជុំបិណ្ឌបន់ជុំបិណ្ឌសម័យយើងនេះ គឺមានត្រឹមបកោណាអង្គឌួងទេអង្គឌួងលោកសារៀននៅក្នុងសម័យដងវែកអង្គនេះដងវែកនេះទេតាមមានបន់ចំបន់នោះឲ្យពេលសម័យព្រះបន់ចឹងណាគេហៅបន់ពវណាបច្ច័យ4បន់ចំណាំប្រសាចឹងទៅចឹងនឹងជាប់កោហែកមកចឹងតែមានផលច្រើនណាគឺប្រសងលោកអ្នកដែលបានទទួលទានញាតិញោមនឹងលោកខំខឹងស្មឹងស្មាធ្វើសមាធិអប់រំចិត្តទៅបានចំណេះខ ខ្លះបានកំឈានទៅខ្លះបានទុតិយឈានទៅតតិយឈានទៅកតតិឈានទៅសោតាសពានាទិរតាសំគូទៅដល់ការស្វ័យរបស់លោកណាទៀតនេះហើយព្រះលោកប្រសាលោកថាបុគ្គលណាមួយបានបង្អោនទៀតបើបុគ្គលដែលមានឈាននៅក្នុងចិត្តបុគ្គលនោះបានផលច្រើនបានអានិសង្សច្រើនឯខោអង្គណាដែលលោកមានឈានចិត្តហើយសង្គាឆាន់ចង្ហាន់របស់បរិស័ទណាប្រើព្រះស្បង់ជាពររបស់ជនណា នៅក្នុងកត់របស់ជនណាហើយឆន្ទៈចិត្តរបស់ជនណាជននោះមានលៀបដល់ដោះជននោះមានអារម្មណ៍មានផលច្រើនមានអានសំច្រើនអញ្ចឹងបានជាមានរឿងរ៉ាវចូលកាន់តរសានេះអញ្ចឹងចាប់ធម្មថាប្រារព្ធនៅនៅញាតញោមមិញវេមកកាត់ហើយឥឡូវវេម្ដងទៀតណាវេញឹកញឹកបានបនញឹកញឹកវេញយញយបានបនញយញយហ៎ อาสังขาราสังขารังปัญจยาเวญญาณังเวญญาณังปัญจยาเนียมรม បញ្ញរោបបញ្ចយាសលាយតនាសលានាបញ្ចយាអាសាបាសាបញ្ចយាវេទនាវេទនាបញ្ចយាតនាតនាបញ្ចយាឧបាទាននាមឧបាទាននាបញ្ចយាបវបវបញ្ចយា งปัญจยาจริยมรณังสังกปรเตวตังกตามนาสุยาสาสังกวันตะเอวเมตังสเกวลาสตังกาคันเตตาบัญเชียยันทววัสสะสเวรยังกนิราเสียสังการนิราสาสังการ na ni ra phi va nhi na ni ra ta va nhi na ni ra ti ni ma pa ni ra ta ni ma ra pa ni ra ti sa la ya ta na ni ra ta sa la pa sa ni ra ta pa sa ni ra ti va ta ni ni ra ta va ta ni ni ra ti sa na ni ra ta តនានិរាអន្តតិអននិរាតាបតិអននិរាតិអសវនិរាតាติยันตเนราติอาจารยมรณังสังกปรเตมตังกตามะสปายาสาวินันท សេអញ្ញមេតាសកេវលាសតង្កាកន្តេសសន្តោហន្តែនិច្ចាវតសង្ការាឧបាវតសង្ការា ចន្ទានិរញ្ចានសេសង្វាបសមាសកាចរងវតយំកាយាបតវណ្ណតិសេសតិថាបេតវញ្ញណានិរាតង្វកលង្ករមយោស្មាចវញ្ញណាំអបវន្ថាតតិសេតនិរន្តង្វកលង្ ចរណនន្បនំវានធម្មយានំធម្មវេលាបនំសាយាវសតំបតិបាយយ៉ាងទានវន្តៃមេតសាទានវតតចំឡាយយ៉ាងមើគឺវាចាសំបញ្ញចំណេញព្រឿងប្រអងព្រឿងលៀងទេណែងអថាអថៃព្រឿងប្រ សិង្កចង្កៀងកំអនតបលអតនអាយរបបរិផងស្មងតាអាយកំឡាំងវាសតហន្តេវណ្ណតនអាយថាអាយពយានតសកតហតនអាយយានឈ្មោះតាអាយសេចក្តីសំទាំងវត្ត ប្រទេងឈ្មោះថាអាចារ្យកគឺផ្នែកមនីបតិយេលបតេមនីបញ្ញរបនកំចន្ទមេញបានរបស់ដែរកំចន្ទពាសតិសាលបតេបុញ្ញាកាំរមែង សានវន្តនលាវរាសតិហសាវរលិភេចហតនអរបលអរមេញបានរបលសែនឋានតតាសែនសមុបេតតានំណអាយទេតានបសារមេញចតនាទេតានបអង្កតេយេវរតេយេសតតេយេចយានរនរចន្ទ្រាស្រ័យអណា ឲ្យរតែនឹងឲ្យរបងនលនំទេតានបសាទេគិយយសវាហន្តយន្តៃអបបញ្ចតនរចិនប្រាត្រៃនឹងកាយភ្នំទេណានារមែងជាណមានអាចយនយោមានយោក្នុងទេសញ្ចវាញ់ចេញណាយវាសង្សញ្ចវាចា ne savante anto